រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំជូនជាសិល្បករនីប្រចាំផលិតកម្មសាស្ត្រាភិមនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះនាងខ្ញុំសូមជូនពរឲ្យបងប្អូនមានសុខភាពល្អទៅណាមកណាប្រកបដោយសុខសុវត្ថិភាពនិងចូលរួមអនុវត្តវិធានការ3កុំ3ការពារទាំងអស់គ្នាសូមអរគុណអ្នកនៃខាងនេះចង់សុំអ្នកខាងនោះមក